នោះរឿងធំហើយ លោកជំទាវហ៊ុនស៊ីណាតប្រលះប្រពន្ធអេដមីនជីងចក់ដែលសម្ដែងធ្វើជាឆ្លុះគ្នាដើម្បីលក់លេដាច់ស្ត្រីខ្មែរម្នាក់ដែលតែងតែថតសម្ដែងហូបរបស់ប្លែកប្លែកដ៏មិនធម្មតាបានធ្វើឲ្យល្បីកក្រើករហូតដល់កាសែតថៃចុះផ្សាយរៀបរាប់ទាំងហួសចិត្តចំពោះទង្វើ សម្ដែងស៊ីស្បែកជើងជ្រលក់អំបិលម្ទេសរបស់ស្ត្រីរូបនេះពិតណាស់ជាមួយសកម្មភាពសម្ដែងហូបស្បែកជើងជ្រលក់អំបិលម្ទេសព្រោះតែដើម្បីចង់បានវិយូរកលុយនោះ គឺ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរនិងអាប់អោនដល់ប្រទេសជាតិជាខ្លាំងព្រោះថាមិនគួរណាមានជនជាតិខ្មែរយកស្បែកជើងពាក់ដើរនឹងដី មកសម្ដែងហូបបែបនេះនោះឡើយដោយឡែករឿងក្តៅមួយទៀត តាក់ទងទៅនឹងការសម្ដែងលែងលះព្រោះចង់ល្បីលក់ផលិតផល របស់អ្នកលក់លេរូបស្រស់ទ្រិញផល្លា និងលោកជឿនប៊ុនច័កហៅ admin ជីងច័កក៏បានធ្វើឲ្យមហាជនហួសថ្លែងផងដែរគឺ បន្ទាប់ពីបាន ស្ដាប់ឃ្លីបចែករំលែកយ៉ាងផុសផុលនាងផល្លាបាននិយាយទូរស័ព្ទជាមួយកំហឹងយ៉ាងខ្លាំងទៅកាន់ប្តីលោកប៊ុនច័កនោះ ដោយ បានប្រើពាក្យសម្ដីឲ្យប្តីដេកមួយថ្ងៃប៉ុន្មានដងប៉ុន្មានដង ដូរអាក្រក់ដែលពិបាកស្ដាប់បំផុតសម្រាប់ក្នុងនាមជាស្ត្រីខ្មែរ តែទោះជាយ៉ាងណាចំពោះរឿងផ្ទុះកក្រើកទាំងពីរនេះ បានធ្វើឲ្យលោកជំទាវហ៊ុនស៊ីណាតអត់ទ្រាំពុំបាន លោកជំទាវក៏បានចេញវីដេអូនិយាយចំចំ និងស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការហៅនាងញ៉ាំស្បែកជើង ដែលមាន កេរណី Facebook ឈ្មោះជីនស៊ូនិង ប្រពន្ធអេដមីនជីងចក់អ្នកនាងទ្រីងផល្លា យកមកដុសក្អែលម្ដងទៅព្រោះថាសិលធម៌វប្បធម៌ខ្មែរធ្លាក់ចុះគឺដោយសារតែទង្វើដ៏មិនសមរម្យបំពុលសង្គមពីសំណាក់បុគ្គលស្រីស្រីអស់គេខ្មាស់ទាំងអស់ហ្នឹងសង្ឃឹមថាក្រសួងពាក់ព័ន្ធនឹងមានវិធានការចំពោះរឿងនេះក្រោយពីបានស្ដាប់ប្រសាសន៍លោកជំទាវហ៊ុនស៊ីណាតហើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ